Oh my god, the weather <laughs> today is so nice. Not good, but not bad. yeah, okay, yeah. actually, <laughs> um, nhóm nhóm đặt ra đã lên <laughs> tôi sao nhóm đặt lên đừng phi hay đặt internet đừng phi thế nhóm chỉ grab mà nào thôi mà nó test nhưng mà lên wifi rồi sao như hai ba cho là nhưng mà đây là hồi giờ em lựa phụ nữ điểm so là mình tan mà ឥឡូវហ្នឹងខ្ញុំដើរទៅហៅកន្លែងណាដែរគាត់មានលក់ចាប់អួយអីចឹងណាយើងទិញអោះយើងទិញការទូរស័ព្ទចឹងថ្ងៃហ្នឹងគឺខ្ញុំនឹងថតវីដេអូ um how I spend a night so yeah ហើយឥឡូវហ្នឹងគឺម៉ោង5:76ហើយហើយយ៉ាខ្ញុំទៅតាមមកដល់កន្លែងក្រានភ្នំពេញព្រោះកន្លែងហ្នឹងវាទៅលីអីហើយខ្ញុំយកកូនឆ្កែទៅដល់លេងយ៉ា Ờ, quạt quạt dạ, quạt tập chẳng មិនហ្នឹងគឺខ្ញុំជួបអឺគាត់ដឹកកូនឆ្កែគាត់ដែរអញ្ចឹងណាយ៉ាគាត់គាត់ជនជាតិកូរ៉េអឺហឺ What's that What's that Yeah I thought it was something else like a, we thought it was a bug. like a bug something. we thought it was a bug I I thought it was a bug នេះឲ្យខ្ញុំមកពីអ្នកប្អូនដឹកឆ្កែពីរមកពីរទៀតនៅផ្ទះ ដឹកតាពីនេះមកពេលនេះអត់មាន sunset ស្ដាយមែនទេមាន sunset ដល់ sunset ស្អាតមកពលឺស្អាតថ្ងៃហ្នឹង baking ស្ទុំឥឡូវហ្នឹងគឺរៀងអារម្មណ៍តិចតិចដែរតែ I hope it's not raining but look at the sky កន្លែងនេះកន្លែងគេវាយកូនកោអ្នកអរគ្នា and here oh អាបានឆ្ងាយ

진짜귀여워.얘는어디비둘기한테저달을잖아.아,담배캔라이.장장달을낭모.털레니스아탐잖아. Look at this. Thì không có bà walk ឆ្កែតិចដោយសារតែធ្វើឲ្យគេជីហ្នឹងណាហើយយើងតែយើងចង់ស្រួលបដាគាត់អីចឹងយើងក៏ដើរក្នុងបរិយាក្នុងបរិយាសូវមានឡានម៉ូតូជីឈរនេះតែតែព្រលឹមស្អាតពេលមកហើយមានអារម្មណ៍ថា fresh ហ្មងឥឡូវមេឃយ៉ាងណាដែរគឺយកគេបើកដែរហើយខ្ញុំកំពុងតែដើរទៅកន្លែងគេលុបកាត់ហើយចឹងគេមានលុបកាត់ទូរស័ព្ទ Oh, the flowers look like Elsa bag. What are you doing I think she's higher. Run, Run, run, run, run, run, run, run, run, run, run, run, run, run. run, Go, go, go, Elsa go, Elsa go, Elsa go, Elsa go, go. Why well, you know it. Okay, I gave them a water. guys finally ខ្ញុំចំណាយនៅសល់អឺលុយស្មាតម៉ានសេនហើយតែមកបញ្ចូលកាទូសាប់អត់មកដល់ទិញទឹកបានហើយនេះតែកន្លែងលក់ទឹកហ្នឹងគេអត់លក់កាទូសាប់ឥឡូវចាំក្រែបបងណា I'm home safety យោណោគ្នាមកតែហើយហើយអូយដៃមកចុះនេះទៅហើយខ្យល់ខ្លាំងសក់ខ្ញុំដល់ à chi đâu chẳng người thăm mình luôn á ơi màu ba cái đặt chi nó tè mình bật là hai ok là nó cứ nhanh bật tuần ធ្វើអីទេហើយតែញ៉ាំអីដូចគ្នាប៉ុន្តែឃ្លានដែរចឹងណា maybe ធ្វើមីញ៉ាំឬក៏ខ្ញុំទៅមើលមានអីចឹងខ្លះអូខេណាឃ្លានឡើយហ្នឹងគឺ ភ្លៀងហើយយ៉ាអមែនមកចាមកនឹងអមែនអើខាប់មីឥឡូវជីនសាចាំណាំយ៉ាសពពីចាប់ឡាហើយយើងត្រូវ clean កតុបដែរព្រោះខ្ញុំដាក់ផ្លែខ្លួនឯងហា weekend ត្រូវ clean កតុបខ្លួនឯងចឹងណា yes so oh my god okay តែចិត្ត អញ្ចឹងឥឡូវហ្នឹងគឺខ្ញុំញ៉ាំពីជិនសាតាមញ៉ាំនេះអ្នកអរគ្នាឆ្ងាញ់ណាស់អ្នកអរគ្នានៅរសជាតិថ្មីមានពីររសជាតិមានជិនសាតាមញ៉ាំហើយមានជិនចាំបងចាំបងក៏ឆ្ងាញ់អ្នកអរគ្នាហើយតិចតិចតិចឆ្ងាញ់មែនទែនអរគុណ So ឥឡូវខ្ញុំធ្វើមីញ៉ាំសិនអូខេអ្នកអរគ្នាឥឡូវខ្ញុំពងតែ ហាន់ស្លឹកខ្ទឹមជាមួយនឹងខ្ទឹមប្រាំងអូខេបើសិនអ្នកស្គាល់ខ្ញុំអញ្ចឹងខ្ញុំជួយចិត្តខ្ទឹមខ្លាំងមែនតើគ្រឿងអត់អីអត់តែមកអត់ស្លឹកខ្ទឹមអត់ខ្ទឹមនិយាយទៅខ្ញុំមកទៅគឺខ្ទឹមអត់អត់បានត្មងនិយាយទៅចូលចិត្តហ្មងមិនដឹងថៃដែរតែមានអារម្មណ៍ថាអត់អាហ្នឹងទៅញ៉ាំមិនឆ្ងាញ់វាចឹងដូចអ្នកចូលចិត្តដូចអ្នកគាត់ចូលចិត្តម្ទេសចឹង ចូលចិត្តម្ទេសគាត់អត់មានម្ទេសគាត់ញ៉ាំអីឆ្ងាញ់ហើយវាដូចគ្នាខ្ញុំហ្នឹងដូចគ្នាខ្ញុំម្ទេសអត់អត់ទៅអត់ខ្ទឹមគឺអត់កើតហ្មងអឺហើយខ្ទឹមខ្ញុំចូលចិត្តជាងគេអឺខ្ទឹមដែលខ្ញុំចូលចិត្តជាងគេហ្នឹងខ្ទឹមបារាំងរបស់គ្នាហើយខ្ទឹមបារាំងហ្នឹងគឺយកបាត់ទៅជាងគេ finally it's done. Oh my god, no, good. look at your face. Look at your mouth. look at mine. Okay, now I clean a Lợi nhâm nhâm hồi hay thâu thì phù là trần á ok nào thế Tôi hiểu là buộc hồi hay già Nhưng mà tôi đã có cái tục tế Ai mà nhâm bọc phù là vô bị Chỉ tới cái trần nhâm hì hì hì hì hì បើថាកន្ទប់មានធូលីដីតិចតួចទេយើងបោះហងហើយទៅវាឡើងមានហើយយ៉ាប៉ុន្តែទុកខ្ញុំខ្ញុំពេលខ្ញុំទិញទៅក្រៅគឺញ៉ៃញ៉ៃមកទុកខ្ញុំខ្ញុំដឹងថារបៀបថាហឺបានហើយអាណាពេញចិត្តទុកចោលនៅក្នុងរបៀបចឹងណាអ្នកនរគ្នាយ៉ាឥឡូវហ្នឹងខ្ញុំទៅស្រោចផ្កាតិចសិន 진짜이 vlog ស្រឡាញ់មកអាមួកកាហ្នឹងនិយាយមែនយកទៅដល់ប៉ារីសអឹម doing vlog and watching vlog បាទ Donk 여러분제가 Why you play the violins the same time? Oh my god. 설리티가 그리스 저는 앨범으로 이렇게 싹 들었을 때 좋다 좋다 좋다 아 좋네 오 이게 보여주고 싶은 게 많아졌다 보니까 앨범이 굳이 한 장을 필요 Oh my god, look at him. <laughs> 진짜 귀여워. 아, <laughs> 진짜. 어. 어. 에, 에, 에, 에. look at my shirt. Um, look at Bro, are you kidding me? How about the Canadian? How do I? Yeah, I got Look.

my god. <laughs> Oh my god, he's so cute. Look, this is like a puppy. Okay now, số buksan yung tagahit chong and pa-upដើម្បីដាក់ give and yeah ឥឡូវជឹកមកហើយមកទឹកគេមកទឹកចាំ count down yeah កន្លែងគេគេណា គេហៅឡើងលោកគ្រូហើយគេគេចង់ជើងខ្ញុំអ្នកនរគ្នាអើយខ្ញុំទៅទៅគេអ្នកនរគ្នាអូភ្លេចបោះនេះចេញណាចេះឃើញតើអូខេឥឡូវខ្ញុំមួយទៅហើយជួបគ្នាតិចអូខេអ្នកនរគ្នាឥឡូវទៅទៅខោសម័យថាឥឡូវគឺច្បាស់មកហើយមកលោកគ្រូណាគេខ្ញុំធ្វើ surprise អឺ birthday ជិតមួយខ្ញុំអស់អ្នកនរគ្នាហើយខ្ញុំ plan ជាមួយនឹងជិតមួយខ្ញុំមួយទៀត ខាងវីដេអូខល say happy birthday មកគាត់ហើយចុច bus ហើយពេលវីដេអូខលហ្នឹង create group ថ្មីយ៉ា create group ថ្មី say happy birthday ហើយចុចបិទឲ្យលឿនហើយលុបគ្រប់ចោលចឹងណាហើយចាំអឺផងជូនពរគាត់អីចឹងទៅហើយស្អែកបានយកវីដេអូដែលខ្ញុំគិតចំហ្នឹងទៅឲ្យគាត់នេះអឡឡហាមួនហើយអូខេ <laughs> Happy birthday <laughs> Happy birthday Happy birthday Happy birthday to you 안녕 안녕 안녕 Sau đó khi giờ mình đang lăn xả món Ờ, ta cho người ta là giống phò hỏi Giống phò ở ờ, hụt ở ờ, idol như mình chẳng á Ờ, hay dạ យើងផុស stand របស់គាត់ដែលមែនយើងឆោនៅតែយើងផុស spread ណាអ្នកអរគ្នាហើយរូបសំមីមហើយយើងផុសរូបមីមសិនគាត់គេងលក់បានខ្ញុំចាប់ដើមផុសរូប hot hot គាត់ងើបមកផឹកឡើងមកគាត់ឃើញរូប hot hot មកបែបហ្មងយ៉ាចឹងហើយខ្ញុំ for good night and the last photo ហើយខ្ញុំឈប់ផុសសិនតោះ គាត់គេងបាត់ខ្ញុំផុសខោអីចឹងណា Look so cute Hey guys, so right now it's 1 o'clock now and I'm so sleepy. I already cleared my work and also done with surprising my cousin. I'm so sleepy everyone, yeah. So, alay yun lang, ba't video nung alay na gần họ khi em chơi chơi video mới ní hai yeah giờ mình chụp nên là video có coi tiết this is how I spend my night and yeah so chụp nên chụp nên nhóm tiết là video coi hai Don't like, share and subscribe to my YouTube channel and turn on notification. Good night everyone. Bye. See you.